ផ្ដន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងដាក់គុក4ឆ្នាំជាប់ពាក់ព័ន្ធបទល្មើសហុំព័ទ្ធដីព្រៃលិចទឹក ប្រព្រឹត្តអំពើពុករលួយលាងសម្អាតប្រាក់សាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី4ខែសីហាឆ្នាំ2022បានប្រកាសសាលក្រមនិងសម្រេចផ្តន្ទាទោសអតីតស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង គឺលោកឧត្តមសេនីយ៍ត្រីស៊ុំសុជាតិដាក់គុកកំណត់4ឆ្នាំ ពីនៃ ជាប្រាក់ចំនួន50លានរៀលនិងរឹបអូសទ្រព្យសម្បត្តិរបស់គាត់ដែលបានមកពីអំពើពុករលួយ ចំនួន760ម៉ឺនដុល្លារអាមេរិកដាក់ចូលជាទ្រព្យសម្បត្តិជាតិជាប់ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក ចំនួនជាង200ហិកតា នៅក្នុងតំបន់ហាមឃាត់ស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង។ ប្រព្រឹត្តពីឆ្នាំ2011រហូតដល់ឆ្នាំ2021លោកលីសុខាជាចៅក្រមជំនុំជម្រះសាលាដំបងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោតឈ្មោះស៊ុំសុជាតិឈ្មោះក្រៅហៅង៉ុយភេទប្រុសអាយុ52ឆ្នាំត្រូវ បានតំណាងអัยការចោតប្រកាន់ពីបទបំផ្លាញនិងកេយបំបត្តិបទហុំព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិនិងបំណុលនិងបទសម្អាតប្រាក់ប្រព្រឹត្តទៅនៅចំណុចដែនព្រៃលិចទឹកនៃតំបន់3នៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រកង្កែប និងភូមិធ្លោកឃុំជ្រណោកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងកាលពីអំឡុងឆ្នាំ2011ដល់ឆ្នាំ2021ជាបទល្មើសព្រំប្រទាននិងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា608 នៃក្រមព្រំប្រទាននិងមាត្រា88នៃច្បាប់ស្តីពីជលផល និងមាត្រា32មាត្រា38នៃ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា3ថ្មីមាត្រា28ថ្មីមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហេរញ្ញប្បទានភេរវកម្មជនជាប់ចោតឈ្មោះស៊ុំសុជាតិហៅងុយ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី16ខែធ្នូ ឆ្នាំ2021ដោយអង្គភាពប្រឆាំងអំពើពុករលួយ ACU និងត្រូវ បានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរកាលពីថ្ងៃទី19ខែធ្នូ ឆ្នាំ2021ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ